ភ្នំសក់ម្នាក់កោតចឹងណាពូលភ្នំពូលភ្នំសក់ម្នាក់កោតហ្នឹងដែលដែលបានស្ដាប់រឿងហើយខ្ញុំទានឲ្យស្ដាប់ពីហ្នឹងពីរឿងទេវតានាំឲ្យទៅស្គាល់ពូលភ្នំហ្នឹងនោះហើយដូចជានិទានអានិទាននៅផ្ទះបងដូង ក្នុងកាលនោះហ្នឹងបងប្អូនប្រុសពីរនាក់ហ្នឹងប្អូនហ្នឹងយកប្រពន្ធទៅហើយបងអត់យកប្រពន្ធទេចូលចិត្តមើលសិភៅធัวហើយក្រោយមកណាប្រពន្ធរបស់ប្អូនហ្នឹងទៅស្រឡាញ់មានចិត្តស្រឡាញ់បងថ្លៃណាទៅចែចង់បងថ្លៃទៅបងថ្លៃនោះមិនចូលចិត្ត ចង់មើលតែសិភើធោដល់ទៅចែចង់គេមិនបានណាវាកើតទៅជាគំនិតព្យាបាទទៅវិញមកញុកញងឲ្យប្តីខ្លួនឯងអីណេះថាបងថ្លៃលូកលន់ខ្លួនឯងចាហ្នឹងហ្នឹងមាននិទាននៅប្រទេសស្រីលង្កានោះអញ្ចឹងទៅប្អូននេះអត់ពិចារណាទេណា ចារណាទៅដល់ហ្នឹងគឺធាក់បងដួលហើយយកកបិតកាប់ផ្អប់ដៃផ្អប់ជើងបងអស់ទៅណាហ្នឹងទាំង4ហ្នឹងបងជូកសភៅទីណាត់ទីណែងទីដៃទៅប្រាប់ប្អូនថាបងអត់ខឹងនឹងប្អូននេះប៉ុន្តែសូមអីរើសសភៅមកដាក់លើខ្លួនបងផងឲ្យបងស្លាប់ទៅទាំងសភៅ ទាំងកម្ពីណាណារើសខ្លួនឯងសម្លឹកទៅបងខ្ញុំខឹងទៅបាត់ទៅតែនោះមានស្ត្រីម្នាក់អ្នកដែលល្អក៏គេមានមានអញ្ចឹងដែរណាចឹងមនុស្សប្រុសមនុស្សស្រីក្រល្អស្រីម្នាក់នឹងល្អណាមកឃើញអញ្ចឹងមករកអស់ឃើញក៏យកទៅជាបាលអត់ស្លាប់ណាទាំងជាតាណាយើងពីនៅព្រះរាជវាំងឯណេះវាចិត្តបាត់ផ្កា ការបរិជាក្អូបក្អូបណាការមលិះការអីក្អូបណានេះសប្ងៃការមលិះអត់សូវក្អូបទេទៀតសង្ស័យតែគេដាក់ឆ្នាំអត់សូវក្អូបប្រមាណទេការច្រើនអើយច្រើនអត់សូវក្អូបណាប៉ុណ្ណឹងគេធ្វើម៉េចណាណាណាមិនសូវក្អូបណា ការបរិជាក្នុងការនោះក្អូបក្អូបហ្នឹងចិត្តតែបាត់ទៅរស់ចោលមិនឃើញទៅហ្នឹងមិនដឹងជាចោលមនុស្សចោលអមនុស្សអីយ៉ាងម៉េចបាត់ការរួមឃើញបានប៉ៅគងទូងស្គររអ្នកខ្លាំងប្រកែចាំចាប់ចោលរអ្នកណាក៏មិនចិត្តចាប់ចោលអត់បានបានបរោះដែលកបត់ដៃជើងនឹងអញរាប់មកចាប់ចោល មុនដំបូងរាជបរោះអស់សំណើចគេមានដៃមានជើងគេចាប់ចោលបានផងគាត់ឯងទៅរកចាប់ចោលមិនទៅចឹងមិនចេះតែអំបររាជបរោះសូមឲ្យនាំទៅកលព្រះជាព្រះជាបានណាបានទទួលណាបរោះហ្នឹងដែលរាជបរោះនាំមកចិត្តអំបរគេពេកហ្នឹង ឥឡូវអ្នកឯងធ្វើឲ្យអស់ចិត្តទៅជឿលើសមត្ថភាពខ្លួនឯងទៅចាប់ចោលបានហ្នឹងសំរាជាឲ្យធ្វើជាតូបមួយនៅក្នុងសួនឧទ្យានហ្នឹងរួចទៅយប់ឡើងអត់ភ្លើងមើលសភៅទាំងដៃនឹងវិជាទៅបើកសភៅមើលបានតាណា បើកកំពីមើលមើលខ្លាំងខ្លាំងទៀតមើលតាំងពីប្រលប់យប់អត្រាតមើលរហូតលងអត្រាតក៏នៅតែមើលអញ្ចឹងស្រាប់តែមានសម្លេង ទេពធីតាទេនៃទេវតាសូមឲ្យបើកទ្វារផងខ្ញុំចង់ចូលទៅក្នុងស្ដាប់ធម៌បរោះនឹងថាយើងបើកមិនបានទេអត់ដៃអត់ជើងបើកទេ សពទេវតានឹងថាណែមកមកប៉ះស្បៃមកប៉ះស្បៃរបស់យើងទៅឃើញស្បៃហ្នឹងវាលោកចូលតាមប្រហោងសោទៅបរោះហ្នឹងខំកិលមកយកដៃមកចាប់ស្បៃហ្នឹងគ្រាន់តែប៉ះស្បៃទេវតាដោះដៃដោះជើងវិញទៀតញាតិញោមជឿដែររឿង ភិនិហារឿងអស្ចារ្យរបស់មនុស្សរបស់ទេវតាវាមានអញ្ចឹងសម័យពុទ្ធកាលមានមកកណោទៀតដូចជាសព្យាបាសិកាអីហ្នឹងអាស័តយកធ្វើជាចង្ហាន់លោកដែលសំសាច់នោះព្រះអង្គមិនតាន់បញ្ញត្តិខាបត់រឿងឆាន់សាច់ នុអីអីហ្នឹងដល់ពេលសពយាបាសិកាហ្នឹងបានប្តីគ្រាមកសពយបាសកគ្រាមកឃើញព្រះរាមាវិភាកសាច់ភ្លឺហ្នឹងវាមិនដោះចិត្តវិញហ្នឹងណាហ្នឹងជាកម្ពូលលើបាសិកាទាំងឡាយម្នាក់ដែរសពយាបាសិកាហ្នឹងផ្នែកខាង ឧបថាឧបថាយិកាផ្នែកខាងភិក្ខុដែលមានអពាធណាហើយកមារីអ្នកនោះណាកមារីអីកមុំណាដែលបានកាត់សក់លក់ដើម្បីធ្វើចង្ហាន់ប្រកេនព្រះកជាយណៈនោះណាទៀតអានឹងដែលអង្កលសក់នៅនឹងក្បាលគេឲ្យ ដល់100កហបណៈ1000កហបណៈក៏មិនលក់ហ្នឹងក្រមិនក៏មិនលក់ឲ្យស្រឡាញ់សក់ដល់ទៅពេលត្រូវការធ្វើទៀនកាប់ព្រោះដល់សក់បាច់ពីក្បាលហើយគេបន្ថោកមកត្រឹម8កហបណៈប្រហែលក៏ទៅលក់ហ្នឹងក៏បានធ្វើទៀនបានធ្វើទៀនអញ្ចឹងទៅ ហើយដល់ពេលអត់ហ៊ានចេញមកហ៊ានចេញមកដល់ព្រះចាយណៈចេះតែឲ្យគេទៅហៅមកចេញមកគ្រាន់តែឃើញព្រះភិក្ខុសង្ឃមានសេចក្តីជ្រះថ្លាសក់នឹងវាមិនដោះល្អវិញទេណាអាហ្នឹងក៏មានរឿងអស្ចារ្យអញ្ចឹងហើយអស្ចារ្យផ្សេងផ្សេងសម័យពុទ្ធកាលច្រើនណាហ្នឹងតាំងទៅពីព្រះអង្គយាងចុះកម្មប្រគល់នៃពវរមេត្តា រំជួយផែនដីអីហើយព្រះអង្គប្រសូតមកក៏ញាប់ញួរសពគ្រប់ហើយក្រាន់តែបុត្រីរបស់ព្រះបាទបសេនទីកោសលនៅពេលប្រសូតនឹងប៉ុណ្ណឹងផ្កាម្លិះរូបដូចទៅភ្លៀងអញ្ចឹងតែឈ្មោះថាសុណនៈរាជកុមារីនឹងដោយសារផ្កាម្លិះវារូបអញ្ចឹងសុមនៈសុមនានឹងគឺប្រែមកថាផ្កាម្លិះ ណាកាមនេះហ្នឹងហើយចិត្តកហបដីអីអញ្ចឹងដល់ពេលដែលកើតមកហ្នឹងផ្ការូបមកច្រើនពួរណាទៀត4 5ពួរណាជ្រុះមកធ្លាក់ដោយទឹកភ្លៀងពីលើមេឃមកអញ្ចឹងទៅឈ្មោះថាចិត្តកុមារដោយសារការវិចិត្រទៅដោយផ្កាទាំងឡាយរុះរយលើផែនដី អានឹងមានសេចក្តីអស្ចារ្យច្រើនណាស់រិទ្ធបរិហាអីផ្សេងផ្សេងព្រះអរហន្តសម្ដែងរិទ្ធអភិញ្ញាអីអីអញ្ចឹងអានឹងរឿងសម័យកាលហ្នឹងវាមានអញ្ចឹងអានឹងខ្ញុំក៏ដែរមិនអាចចង់បញ្ជាក់ហើយក្រែងលោមិនបានអធិប្បាយទៅទៅថារឿងហ្នឹងកុហកណាសម័យកាលវាវាផ្សេងផ្សេងគ្នាអញ្ចឹងណាហ្នឹង យ៉ាងហើយដល់ពេលបើកទ្វារឲ្យទេវតានឹងចូលទៅបរោះនឹងចាប់សបៃទេធីតានឹងជាប់អត់ប្រឡែងវិញហើយទេធីតាឲ្យលេងថាតល់តែប្រាប់ខ្ញុំសិនមកមកលួចផ្ការបស់ព្រះរាជានឹងយកធ្វើអីដៃសិតកម្មផ្ការបស់ព្រះរាជាទៅរួមមុខចោលឃើញតាពួកយើងនឹង ត្រូវការយកទៅបូជាព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធនៅលើកពូលភ្នំសំណាក់កោតនោះតែផ្កាឥឡូវហ្នឹងនៅ ទេវលោកហ្នឹងវាដល់ពេលរុះរយបានជាមកយកផ្កាក្នុងសួនដូចជាបរិជាហ្នឹងទៅបូជាចឹងឲ្យនាំខ្ញុំទៅផងនាំទៅកពូលភ្នំនឹងផងនាំទៅមិនបានទេពួកយើងប្រញាប់ណានាំតែឯងទៅ បានទេឥឡូវបើចង់ទៅចាំទៅខ្លួនឯងយើងដាក់ផ្កាមួយមួយតាមផ្លូវឲ្យឯងធ្វើដំណើរទៅបានប្រឡែងទេពធីតាហ្នឹងទៅព្រឹកឡើងទៅក្រាបទូលព្រះរាជាព្រះរាជាជឿអីចឹងនិយាយអត់ជឿមិនបើដោះដៃដោះជើងហើយ ហ្នឹងផោះតាងជាក់ស្ដែងប្រាប់មិនក៏ជឿដែរអស្ចារ្យប៉ុណ្ណឹងហើយហើយព្រមទៅតាមរស់ហ្នឹងទៀតទៅឃើញផ្កាមួយមួយ ទៅរហូតបានដល់កំពូលភ្នំសុកអ្នកកោតហ្នឹងឃើញស្នាមប្របាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងហ្នឹងហើយក៏បានថែរក្សានៅរហូតដល់សប្ថ្ងៃធ្វើកន្លែងបិទបាំងល្អល្អិតណាហើយមានធ្វើប្របាទ ដោយឡែកផ្សេងហ្នឹងព្រោះបើមិនថែរក្សាទេមនុស្សយើងនឹងទៅចាក់ទឹកអប់ទៅធ្វើស្អីស្អីខូចអស់ហើយខ្លះហ្នឹងរហូតដល់ទៅអាឈាមសម្រក់អីអីទៅវាខូចទៅវាសាការពារកន្លែងហ្នឹងឡើងទៅដើរឡើងទៅ6ម៉ោងទៀតអត់មានផ្លូវឡានទេបានដល់ នៅស្រីលង្កានឹងដោយអនុភាពនៃព្រះគុណរបស់ព្រះអង្គចឹងអ្វីអ្វីដែលជាប់តាក់ទងនឹងព្រះអង្គគឺជាគ្រឿងរំលឹកដាស់តឿនស្មារតីឲ្យមនុស្សនិងទេវតាគោរពបូជាទាំងអស់ នឹងបានថាសេចក្តីល្អយើងគួរតែជ្រះថ្លាគួរតែបំពេញឲ្យបានច្រើនទាំងប្រយោជន៍សំខាន់នៃជាតិកំណើតទោះជាមនុស្សក៏ដោយទេវតាក៏ដោយគឺនៅលើគុណធម៌នៅលើសេចក្តីល្អជួយខ្លួនឯងផង ជួយអ្នកដទៃផងនឹងឯងក្រៅតែពីគុណធម៌ហ្នឹងមិនដឹងជាថាកើតមកបានប្រយោជន៍អីត្រួតត្រងទៅសេចក្តីទុកលំបាក ខំប្រឹងដើម្បីឲ្យរស់វាមិនបានរស់រហូតឯណា បាក់នឿយហត់រួចទៅក៏ស្លាប់ទៅអញ្ចឹងហើយបើអត់មានសន្សំគុណធម៌ទេវាអត់បានប្រយោជន៍អីពីការខំប្រឹងចិញ្ចឹមជីវិតណាចឹងលំបាកលំបិនណាខំប្រឹងរត់ម៉ូតូដប់ធាក់ស៊ីក្លូឡើងថ្នោតរែកដីធ្វើកម្មករអីសពគ្រប់ហ្នឹង តែរស់ដើម្បីអីបើវាមានថ្ងៃស្លាប់ដែរនោះវាមិនមែនរស់រហូតទេណាហ្នឹង ចឹងបានថាបើមិនរស់ដើម្បីបំពេញគុណធម៌ទេការរស់របស់យើងនេះវាជាអសារៈបានតែត្រួតត្រងនៅសេចក្តីទុក្ខលំបាកហ្នឹងចឹងបានថាត្រូវមាន បញ្ញាយល់ដឹង នៅក្នុងរឿង